Yeah okay សួស្តីអ្នកនាងបាទវិលត្រឡប់មកវិញជាមួយនឹង Channel VTK Official អ្នកនាងទៀតបាទថ្ងៃនេះដែរខ្ញុំបានមក free ចង្វាក់អឺសំផ្លាយខ្មែរហ្នឹងឯអ្នកនាងនេះចង្វាក់នេះបាទអូខេចឹងបងអ្នកនាងចង់បានចង្វាក់ហ្នឹងអ្នកនាងគ្រាន់ចុចនៅលើ link ដែលខ្ញុំដាក់នៅក្រោមអឺវីដេអូខ្ញុំហ្នឹងអ្នកនាងចុចចូលលើ link ហ្នឹងបាទគឺ link Telegram ហ្នឹងឯអ្នកនាងអ្នកនាងគ្រាន់តែចុចលើ link ហ្នឹងទៅហើយអ្នកនាង បានអ្នកនរគ្នាអត់ទាន់មាន Telegram ហ្នឹងទេអ្នកនរគ្នាត្រូវតែចូលទៅកាន់ Play Store ដើម្បី download app Telegram ហ្នឹងមកបាទអូខេចាំខ្ញុំដាក់រូប Telegram ហ្នឹងនៅលើទូរស័ព្ទហ្នឹងឲ្យអ្នកនរគ្នាមើលបាទនៅលើវីដេអូខ្ញុំនឹងឲ្យអ្នកនរគ្នាមើលអូខេគ្រាន់តែធ្វើតាមខ្ញុំទៅបាទហើយអ្នកនរគ្នាគ្រាន់តែទៅ down load ពី Play Store Telegram ហ្នឹងមកបាទហើយអ្នកនរគ្នា down បានហើយអ្នកនរគ្នាមិនធ្វើអីបាទអ្នកនរគ្នាគ្រាន់តែចុចចូលទៅលើ link ដែលខ្ញុំបានដាក់នៅក្រោមវីដេអូខ្ញុំហ្នឹង អ្នកគ្នាគ្រាន់តែចុចលើលីងហ្នឹងមកបាទអូខេអញ្ចឹងឥឡូវកុំឲ្យខាតពេលវេលាយូរខ្ញុំដាក់ចង្វាក់ហ្នឹងឲ្យអ្នកគ្នាស្ដាប់បន្តិចបាទអញ្ចឹងអ្នកគ្នាមើលឲ្យសូមមេត្តាកុំសារវីដេអូបាទដោយសារខ្ញុំនៅខ្វះម៉ោងហ្នឹងឯអ្នកគ្នាអញ្ចឹងអូខេបើអ្នកមកថ្មីបាទមិនតបានជួយចុចទេបាទ Subscribe បាទសូមមេត្តាបាទជួយចុចម្នាក់មួយផងបាទ